បងមកណែលេឆាប់លេងទៅណែបាយចង់ធ្វើអីណាខំបាយជាខ្លាប្តីខ្ញុំហ៎មិនក៏បាយហ៊ានធ្វើអញ្ចឹងដាក់គាត់ខ្លានឹងហើយបានប្តីអូនឯងសុកចិត្តចែករំលែកប្រពន្ធឲ្យខ្លាសាពួកបងនេះវាអត់មានប្រពន្ធអូនណាប្តីអូនឯងឲ្យបងមកតើឃើញវាអត់មកដល់ទេអត់ មិនជឿវាហួសពេលហើយព្រោះឯពេលនេះមានតែយើងជាមួយនឹងនាងឯងយល់ទេមកតាមស្រួលមកកុំបាច់ប្រកែកមកលេងលេងអើយលេងឆាប់លេងនោះកុំស្រែកបើចង់ទៅឃើញពិភពលោកនេះទៀតណានៅស្ងៀមនៅ មកបន្ទប់ជួលគ្នាម្ដងមានអីច្រើនមានតែប៉ុណ្្នឹងទេធ្វើម៉េចយើងរវល់ការងាររងចាក់មួយគ្នាយូរយូរជួបគ្នាម្ដងតែរាល់ថ្ងៃមកឯងដាក់ហូបចូលចានទេណាចឹងឯងរៀបកាតេចឹងអើយអើយបានជួបគ្នាសុបាយហ្នឹងសក់គេយើទៅយើងខ្លាចគ្នាទៅទៅសក់ធ្វើដូចគ្នាទេណាមួយដូចគ្នាអត់តែសំខាន់អាយហេសសដូចគ្នាអាយអាយក្រៅដូចគ្នាមានតែនេះស្អីខ្លាហើយខ្លា អីដល់ដូចគ្នាប្រពន្ធឯងឬប្រពន្ធឯងដែរវិញហ៎ឯងនិយាយលេងណានិយាយស្រួលបួតិចមកហើយវាឆិតជាងឯងមិនប្រកាន់ទេគ្រាន់តែវាប្រាំងអីអញ្ចឹងប្រពន្ធឯងដូចនេះអញ្ចឹងណាចាក់ស្រាគ្នាដាក់ស្រាយដីតិចអូខេបើនិយាយទៅអញនឹកឃើញអារត់ក្តៅហ្មងគ្នាក្តៅដូចគ្នាណា អើយមិនបាច់ទៅគិតច្រើនពូម៉ាក់មកផឹកតែគ្នាមិនបាច់ទៅខ្វល់ទេហើយចង់ផឹកដល់ម៉ោងប្រហែលក៏បានដែរមិនទឹកក្បាលណាគេហើយគាត់ដល់ផឹកតែវិទ្យុទូសាដូចញ៉ាំដូចឆ្កែដូចឆ្មាដូចធ្វើឯងមិនមែនបាត់ភ័ក្រវិញថាទៅឃើញក្តៅហ្មងណាទៅដឹងវៃផឹកស៊ីផ្ទះវាយូរតិចសោះវាថាឯងនោះទៅចង់លួចប៉ះពាល់ប្រពន្ធវាមើលប្រពន្ធវានឹងស្រីស្អីវៃហុសចិត្តហ្មងអាហើយប្រពន្ធណាគេប្រុសហ៎ណែហើយគាត់តែខ្លាឯងការយកប្រពន្ធយកអីគេហ៎ នៅម្នាក់ឯងអញ្ចឹងបាយកប្រពន្ធយកអីទៅមកគេចូលច្រឡំច្រើនណាអើយបើនិយាយពីអរិទ្ធហ្នឹងគិតថាវាចង់ចោតយើងហ្មងស្បត់មែនតើបើទៅផឹកតែអរិទ្ធនេះឲ្យហាងឆ្កែមកជីវិតអើយនេះហើយជប់គិតពីអរិទ្ធធីបវាចោលឥឡូវមកផុតនៅបន្ទប់គ្នាផឹកដល់ម៉ោងប៉ុន្មានក៏បានដែរបាច់ទៅខ្មល់មិនដូចតែអរិទ្ធអីហ្នឹងមកជុលមកអឺដឹងថាខ្លាយល្អចឹងដែរ ចាស់របស់គេជុំដូចអត់ឃើញប្រពន្ធណានិយាយទៅណាបាត់ហ៎ហឹមប្រពន្ធគ្នាមានតែណានៅទេហ្នឹងតាគ្រាន់តែគ្នាមកចេញតាណាហ្នឹងហើយគ្រាន់ដើរចូលមកវិញក៏ឃើញគ្នាបន្ទប់ទឹករត់ចូលប្រយហ្មងអូចាំថាបើឃើញមុខឃើញឃើញខ្លាចហ្មងអើយបាយចង់ឃើញជំនាញហើយអឺឯងអាឯងនៅធ្វើឯងក្នុងបន្ទប់ទឹកយូរមែនថ្ងៃនេះខ្លើប្តីមកលេងសុំផុននៅនឹងមកយកផងណា ព្រោះផឹកផ្ទះគេមិញក៏ដេញដូចឆ្កែដូចឆ្មាអញ្ចឹងឥឡូវសុំផឹកនឹងយកមួយខ្លាយហើយខ្ញុំដឹងទេនេះតាឯងជួយយកកៅអៅខ្ញុំតិចមកខ្ញុំចេញទៅអង្កើតនោះទេអូអញ្ចឹងតើមកឲ្យឃើញចេញប៉ិតមិនមានស្លៀកពាក់សោះតើជួយយកកៅអៅពូនឯងតិចទៅអើចាំយកឲ្យបានចាំនឹងសិនឲ្យគ្នាយកផ្លេតអឺ អូនណាយកអាទួយទួយក្នុងអាធំធំក្រៅអើយគឺយកទាំងអស់ហ្នឹងណា សួរនាំច្រើនណាស់ណោះអូចឹងមានន័យថាយកអា ទួយទួយក្នុងក៏យកអាធំធំក្រៅក៏យកអើអាទួយអាក្នុងអាធំអាក្រៅអីហ្នឹងយកមកទាំងអស់មកអូយឯងនេះសាំមែនតែនហ្មងណាអូអូអត់អត់ឃើញណា អូមកងោឃើញហ៎យកមកអូយបងនេះអត់ចេះខ្មាស់គេទេអីហឹមគ្រាន់តែប៉ុណ្្នឹងសោះខ្មាស់អីអូនខ្លាប្តីមកលេងទៅគ្រាន់តែប៉ុណ្្នឹងសោះចិត្តជាចង្អល់ណាយ៉ាប់ហ្មងណែណែ បន្ទប់ចូលគ្នាមិនបាច់ទៅភ័យចង់ស្មើណាក៏បានដែរគ្មានណាណាមកដេញក្បាលដូចតែអាមួយហ្នឹងមកឲ្យគ្នាដឹងតើមិនហៅថាខ្លាវាមិនដូចអារត់ឈួតហ្នឹងទេសុកសុកមកដេញឯងឃើញក្តៅហ្មងមែនរាប់អានលើរាប់អាននេះរាប់ឆ្នាំគួរយកចិត្តគ្នាមិនដូចអានៅខាងរឹងខឹងហ្មងអើយតាអឺ ខ្លាំងប្តីមកទាំងមូលអត់មានសួរសុខទុក្ខអីសោះហ្មងដល់អត់មានសិលធម៌ក្នុងខ្លួនសោះយេសួរសុខទុក្ខអីបន្តិចតួចអត់ចេះសួរអាសុជីវធម៌យ៉ាប់ហ្មងសួរសុខទុក្ខអីគ្រាន់តែមើលហ្នឹងក៏ដឹងថាសុខដែរព្រោះថាប្រមូលមកឯងនេះផឹករាល់ថ្ងៃបែបហ្នឹងមើលទៅដូចជាមិនសូវចេះពិបាកចិត្តសោះនេះប្រពន្ធឯងនិយាយត្រូវហើយ បាច់ទឹកខ្វល់ប្រពន្ធខ្ញុំតែប៉ុណ្ណឹងអត់សូវចេះនិយាយស្ដីច្រើនទេអេតែសួរថងម្យ៉ាងដែរគ្នាមកផឹកស៊ីនឹងបន្ទប់ហ្នឹងអត់ដែរដេញគ្នាតាណាតែហ៊ានដេញវិញហ៎មកឲ្យគេថាមក ថ្ងៃក្រោយបង្គោលមកផឹកផ្ទះយើងទៀតអត់ហើយវាមិនហិចគឺអត់មិនទេតែខ្ញុំគិតថាឯងគួរតែទៅផឹកខាងក្រៅវិញល្អជាងហើយវាមិនហិចបងឆ្ងល់ណៃដល់នេះគាត់មកផឹកទីនឹងតិចតួចអត់បានមែនគាត់គឺជាខ្លារបស់ខ្ញុំបើនិយាយភាសាឲ្យចំទៅជាមហាមិត្តរបស់ខ្ញុំហើយបើផឹកនឹងតិចតួចអត់បានណាវាមិនមែនជាខ្លាជាមហាមិត្តអីទៀតទេ ខលផើស៊ីតិចទួសិននៅផ្ទះជួនតិចសោះអត់បានមែនហ៎អ្នកឯងតែខ្ញុំខ្លាចឯងគួរតែយល់ចិត្តខ្ញុំខ្លះផងហើយខ្លាចខ្លាចអីគេខ្លាចអង្គមហូបស៊ីមែនហ៎កុលគឺគេជាមនុស្សថ្លៃថ្នូរផឹកស៊ីគេមិនដែរខ្ញុំចេញលុយឯងមានឲ្យខ្ញុំនេះនេះក្រែងចិត្តគេចេះជួយចេញស្រាគេទៅអើយ អូរឿងហ្នឹងខ្ញុំមិនខ្លាចទេ តែខ្ញុំជាស្រីហើយឯងនេះហៅពួកម៉ាក់មកផឹកសវឹងអួបណូរាល់ថ្ងៃនៅក្នុងបន្ទប់ទូចមួយប៉ុនស្នុកដើកនេះហើយឯងអត់ដែរគិតខ្លះទេហ៎ថាវានឹងអាចមានរឿងអីកើតឡើងហ៎អូនេះអណែទៅចិត្តពូម៉ាក់បងហ៎កុលជិះខ្លាបោះបងហើយផឹកស៊ីនឹងតែញយតាវាមានរឿងអីកើតឡើងអត់ហ៎វាមានអត់ ចូលចិត្តមែនគិតអីប្តេផ្ដាស់ហ្នឹងគេក៏ចេះស្ថានភាពថ្លៃថ្នូររបស់គេដែរគេមិនធ្វើរឿងថោកទាបហ្នឹងទេគេមានគេនិយមរបស់គេដែរចូលចិត្តគិតមែនហ៎អ្នកឯងគេថាមនុស្សចិត្តប្រែប្រួលមិនទៀងនោះទេឯងកុំទុកចិត្តគេពេកបើសិនជាមានរឿងអីកើតឡើងមកបើទោះជាស្ដាយក្រោយក៏វាហួសពេលដែរឯងឈប់ហៅគាត់មកផឹកនៅទីនេះទៅណា មិនបានកូនឡើងហូបអានរួចបងច្រើនឆ្នាំហ្នឹងណាហ៎មិនឲ្យបងជប់ប្រហែលងាយអញ្ចឹងមិនឲ្យជួយធ្វើអញ្ចឹងមែនហ៎ហើយថ្ងៃហ្នឹងបងត្រូវឲ្យគេមកផឹកនៅផ្ទះទៀតអត់អីទេបើណៃនិយាយអញ្ចឹងហើយមិនបាច់ហៅយើងផឹកស៊ីនៅផ្ទះតែផឹកស៊ីតែវាបានទេខូចដល់ទេបងរិនបងរិន យយប្តីនេះទុកមិត្តភក្តិសំខាន់ជាងប្រពន្ធអញ្ចឹងហ៎កូលគ្នាបាននិយាយប្រាប់កូលអីហើយចឹងបាយទឹកខឹងប្រពន្ធគ្នាទេប្រពន្ធគ្នាបាយទៅជឿពាក្យគេអាអួយច្រើនពេកហើយ មកប្រើហ្នឹងប្រពន្ធនេះចិត្តតែខ្លាចកូនឯងហ្នឹងធ្វើដូចនៅឈួតចឹងកុំនិយាយចឹងចម្លាញ់យើងនិយាយខ្លៅគ្នាយូរអារឿងកពិចកពុកដូចកំប៉ុងត្រីខងគិតច្រើនពេកតែអត់តែគ្នាតូចចិត្តដែរស៊ីនឿនប្រពន្ធឯងដូចអត់ទុកចិត្តគ្នាមិនហើយបើអត់ទុកចិត្តគ្នាទុកចិត្តណាគេវិញបីអើយហើយបើរងថ្ងៃហ្នឹងនេះគ្នាអត់តឹងយកប្រពន្ធផងស្រីស្រីអែបគ្នា ណែសុខចិត្តបិទរូបអូនអូនណាគេពីអូនអូនណាចង់បានមួយណាមួយហ្នឹងផ្លិតលូនរហូតហ្នឹងអាអាគ្នាជឿមែនហើយប្រពន្ធគ្នាចេះតែភ័យភ័យខ្លាចខ្លាចអត់ចេះមើលមនុស្សសោះហើយសំខាន់អត់ចេះមើលស្ថានភាពប៉ិនគុលឯហ្នឹងឯងមានអីទៅភ័យខ្លាចម៉ែមនុស្សស្រីឃើញខ្លាចស្អីតែគ្នាជឿចិត្តគុលឯងថា កូនឡាញមិនធ្វើអញ្ចឹងដាក់ប្រពន្ធគ្នាណែសម្លាញ់គ្នាគក់ធូងបីដៃសច្ចាមួយសម្លាញ់ឯងអាគ្នានេះគ្មានចិត្តកគិតអីប្រេះប្រដាស់លើប្រពន្ធសម្លាញ់ឯងនេះអឺវាអត់ខុសអីទេស្រីមកកោកចង់បានមួយណាក៏បានដែរតែយកអីប្រពន្ធពួកម៉ាអ្វីអើគ្នាជឿឯងមិនបាច់ចាំស្បត់គក់ទ្រូងស្បត់ស្បាយទេមនុស្សគ្នាមើលកុលឯងដឹងហើយ មកបាច់គិតច្រើនណាមកជុលមួយដើម្បីបត់សេចចាគ្នាទុកចិត្តឯងមកដៃអីសម្លាញ់ចេះលេងសោកទៀតបីដាក់បត់ឯងហាដាក់បត់ឯងចង់ស្ដាប់ឯងនេះជើងព្រួលណាឥឡូវគ្នាជើងស្ដាប់ ដើមរាប់ឲ្យគ្នាចាំ1 2 3ខ្ញុំស្រឡាញ់ស្រីតូចច្រមកសំស្រួចចង់កេះរឿងស្ដួចឲ្យខ្ញុំព្រឺព្រួយចិនដាមើលមិនឆ្អែតមិនឆ្អែតនេត្រា អូនរំសង្ហារំឆាឆាឆាសូមរំជាមួយផងអេអីខ្លែងគិតអីអាអត់ស្ដាប់គ្នាជ្រៀងអាអើយមានអីសម្លាញ់គ្នា ស្ដាប់សម្លាញ់ជ្រៀងព្រោះពេះដល់ភ្លេចស្មារតីអស់លេងវើយមែនអង្គការមានប្រប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីក្រុនផ្ដាសាយ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 all new Scoopy. Shake your world. Shake shake shake Tiger ដើមកំណើតពីប្រទេសសង្ហបុរីពេញនិយមទូទាំងពិភពលោកអើមកមកមកនេះចាក់ឲ្យតម្លៃទីទៀតមើលណាគ្នានិយាយមែនណាសម្រាប់អីជ្រៀងបរោះអូយគ្នាឡើងបាត់ព្រលឹងអស់លីងហ្មងមិញណា គ្នានិយាយមែនខ្លាសលេងគ្នាមិនចាញ់តារាយមានសុកខ្មែរមកនេះគ្រាន់តែគ្នាខ្ជិលទៅប្រឡងបើគ្នាចូលប្រឡងមកតារាយមានសុកខ្មែរមួយស្មើដល់លើសង្ស័យគ្មានកន្លែងជ្រុលជើងហើយនិយាយមែនគឺចង់ប្រាប់សម្លាញ់ហើយចេះធម្មតាអ្នកបកែគេតែលាក់មុខចឹងហើយតែណែរិនណាគ្នាឬចង់បបួលខ្លួនឯងផឹកហាងម្ដងឯង ស្អីស្អីស្អាតស្អាតអើយមកនិយាយចង់បាសរោមនេះមែនតែអស់លុយច្រើនណាស់គ្នាដូចចង់ទៅឯងកម្លាំងហើយខ្លើគ្នាយូរហើយនិយាយរឿងលុយកាក់វិញគ្នាមានសមត្ថភាពប៉ានគ្នាហៅណាកុំទៅខ្វល់ខ្វាយអារឿងផឹកស៊ីរឿងលុយកុំខ្វល់ទេអឺគ្នាជឿបានហើយស្អែកគ្នាធ្វើការផងហើយ ណែគិតចង់ទៅហ្មងបាទអឺគិតចេះឥឡូវស្អែកពេលចេញពីធ្វើការឲ្យប្រពន្ធខ្លាឯងហ្នឹងមកបន្ទប់ជួមិនទៅហើយខ្លាឯងហ្នឹងចាំគ្នាចាណាចាំគ្នាយកទេអូខេមកយេខ្លាតិចអឺដាំបត់ទៀតទេចា ស្ដាប់ចាំស្ដាប់យប់មិញនោណាញញឹមដាបងគឺស្រស់នួនឡងបងឃើញញញឹមកាន់ដៃកាន់ដើរក្រុមភ្លៀងរមែសំដែងណាដៃឯងមិនស្មោះចំដៃណា អង្គលនេះបងមកតែឯងទេអូចុះណាប្តីខ្ញុំមកអគឺគឺបងថាមកផឹកមួយរិននេះប៉ុន្តែបងអត់ដឹងសោះថារិននៅទាំងអញ្ចឹងស៊ីនឿននៅតែឯងហ៎អញ្ចឹងបងអាចនិយាយលេងមួយស៊ីនឿនបានអត់បានព្រោះថាបង្គោលនេះគឺជាខ្លែរបស់ប្តីខ្ញុំអញ្ចឹង មានរឿងអីថាមិនបាននោះ តែផ្ទះស៊ីនឿនដូចជាចង្អៀតដល់ហើយនេះបងដូចអត់មានកន្លែងឈរសោះបងសុំឈរចិត្តស៊ីនឿនបានអត់ហើយអឺហើយធ្វើអីលើនឹងបានអត់បានព្រោះថាបង្គោលនេះគឺជាខ្នើរបស់ប្តីខ្ញុំ ចង់ឈើនៅទីណាក៏បាន ហើយចង់ធ្វើអីក៏បានដែរ មែនទេប្រពន្ធខ្លា ផ្ទះជាមួយប្រពន្ធទេសារនឹងខ្លានឹងវាសំខាន់ជាងប្រពន្ធណាស់ទៅហ៎ចំណាយប្រពន្ធវិញទោះជាមកម្នាក់ឯងក៏ទិញមកហូបសម្រាប់ពីរនាក់ដែរថ្ងៃនេះស៊ីលឿនឯងបាយម្នាក់ឯងទៀតទេ មស្ដីអូនស៊ីនីហេបាញ់ចូលមិនបានគឺបងលួចចន្លងសោះប្តីអណៃហ្នឹងហេហើយឃើញប្តីខ្ញុំទៅផឹកមួយមួយឯងហ៎ត្រូវហើយវាទៅផឹកមួយបងតែគឺវានេះឲ្យបងមកមើលឯងហើយឯងមកទៅអីបងមកហ៎បងមកណែ ខ្លានឹងហើយបានប្តីអណៃសុកចិត្តចែករំលែកប្រពន្ធឲ្យខ្លាសាពួកបងនេះវាអត់មានប្រពន្ធអូណាប្តីអណៃឲ្យបងមកតើឃើញវាអត់មកដល់ទេអត់អត់ទេខ្ញុំមិនជឿទេប្តីខ្ញុំមិនធ្វើអញ្ចឹងទេឆាប់ចេញទៅចេញទៅជឿមិនជឿវាហួសពេលហើយព្រោះឯពេលនេះមានតែយើងជាមួយនឹងនាងឯងយល់ទេមកតាមស្រួលមកកុំបាច់ប្រកែកមកលេង លេខអើយលេខឆាប់លេខនេះកុំស្រែកបើចង់ទៅឃើញពិភពលោកនេះទៀតណានៅស្ងៀមនៅតែមកផ្លែតវាហើយអីមានខាតបងអីទេយើងចប់ភារកិច្ចជាមួយនាងចាប់យើងទៅផឹកមួយប្តីនាងជួយផងណែតាមស្រួលទៅណែនិយាយស្រួលបួសស្ដាប់គ្នាណាតែមកផ្លែតហើយនៅស្ងៀមអ្ហ៎ នៅស្ងៀមលឺហ៎ទៀតអូនអូនឯងស្គាល់រសជាតិហ្នឹងថាបងនេះជាមួយនឹងប្តីអូនឯងតើមួយណាវាឆ្ងាញ់ជាង ជាតិបងមិនមិញនេះហៅទៀតឆាប់ចេញពីទីនេះទៅហើយឈប់រាប់អានប្តីយើងទៀតឲ្យបងចេញពីទីនេះហ៎គឺគ្មានថ្ងៃនោះទេឲ្យបងទៅណាបានបើរៀងកើតអីនេះស្អាតយ៉ាងហ្នឹងអូជាពិសេសក្លិននឹងក្អូម បងក៏មិនតន់និយាយអស់ដែរថាបងនេះនៅតែតាក់ទងប្តីណៃតទៀតដោយសារគឺជាខ្លាដ៏ល្អរបស់បងអ្វីសំខាន់គឺគេមានប្រពន្ធដ៏ស្អាតនេះបងនឹងចេញទៅប៉ុន្តែវីដេអូនេះបងនឹងកាត់ឲ្យអស់កន្លែងដែលយើងបន្តបន្តគ្នាទុកតែកន្លែងដែលឈុតឆាកសំខាន់សំខាន់បានណា ហើយបើសិនជានាង ចង់ប្រាប់គេឬដឹងប៉ូលីសយើងនឹងផុសវីដេអូនេះជាសាធារណៈពេលនោះនាងនឹងខ្មាស់គេជាងស្រាដើមផ្សារទៀតហើយគ្មាននរណាគេជឿថាយើងនេះបខំនេះទេគេគិតថានាងស្ម័គ្រចិត្តដល់ខ្លួនឯងជាពិសេសអារុនវានឹងគិតថា នាងក្បត់វាជាមិនខាន Woo! បងនឹងចេញប៉ុន្តែបងនឹងត្រឡប់មករកណៃវិញនៅពេលដែលណៃនេះម្នាក់ឯងឡូរិនគ្នាទៅដល់ហើយ គ្នារវល់កាយតិចហ្នឹងអឺតិចទៀតជួបគ្នា ដីគួទ្វាមិញអត់3 4ដងឲ្យឃើញបោកទ្វាបដីណាហើយកំពុងធ្វើអីគេហ៎ណានេះបាញ់ស្វឹងហើយឆាប់គេងទៅស្អីគេស្វឹងហើយផឹកមកទីសិនណាស្វឹងដែរណាអើយផឹកទីសិនទៅដូចនេះអីណាយ៉ាដេបែក្នុងនេះនេះមើលតំណងដែរតើអឺ ហើយកើតថេអូនឯងហ៎គ្រាន់តែប្តីប៉ាតិចតួចមិនបានហើយណៃលើផ្លែមែនអូយតើស្វឹងឯងឆាប់ដេកទៅខ្ញុំអស់កម្លាំងអេស្វឹងអពឹកមកតិចសិនស្វឹងណែណៃចិត្តថាថោបងមក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 Shake shake shake Tiger ដើមកំណើតពីប្រទេសសង្ហបុរី ពេញនិយមទូទាំងពិភពលោកអឺគាត់ប៉ុណ្ណឹងសោះសម្បងអនឡាញលើផ្លែគាត់ប្តីប៉ះតិចទូអត់បានអើយទូចចិនណាស់អើយប្តីនេះនេះការពេញ ច្បាប់ទាំងមូល ពេញមុខមាត់មេបាចាំហាណាភូមិក៏ដឹងលឺអស់ហើយគាត់នៅប្តីផឹកស្រាតិចតួចដោសលេងមកអន់ចិត្តមួយប្តីហ្នឹងវាមិនដែលមានណែបងជុំលោឡាមកអត់នេះឆាប់គេងទៅឃើញស្អែកនឹងត្រូវធ្វើការផងឯងប្រយ័ត្នតែធ្វើការមិនតាន់ប្រយ័ត្នតែគេស្ដីឲ្យធ្វើមកកំសត់ដូចឆ្កែធ្លាក់ទឹកទៅអីគេហើយចង់មើលងាយប្តីមែន ណាហើយអូនឯងលេងស្គាល់ប្តីលេងស្គាល់ស្វាមីអស់ហ្នឹងហើយពូនេះចិត្តមិនបរិសុទ្ធចេះប៉ុនណាប្តីផឹកតិចទួយដោសលេងសោះខឹងចិត្តខឹងដែរអើបានដេកដែរជប់ខានជប់អីហុកខំមួយគាត់ប៉ះតិចទួប៉ុណ្ណឹងអាយដេកអឺ ខ្ញុំត្រូវតែប្រាប់បង្រិនតាមត្រង់ទៅបានថាខ្លាគាត់រំលោភខ្ញុំទេបើខ្ញុំប្រាប់គាត់អាកោដែលឆាននោះនឹងបង្ហោះវីដេអូជាសាធារណៈតើខ្ញុំនេះចាក់មកទុកទុកឯណា ហើយពេលនោះបង្រិននឹងចោទខ្ញុំថាខ្ញុំក្បត់គាត់ជាមិនខានតែបើគាត់មិនចោទខ្ញុំទេក៏គាត់ទៅសម្លាប់អដេលឆាននោះដែរក្រោយមក បងរិនក៏ត្រូវជាប់គប់ជាប់ច្បាក់ជាមិនខានតែមិនបានទេខ្ញុំមិនអាចប្រាប់គាត់បានទេ thank you វីដេអូផ្ញើទៅហើយជឿថាអូនស៊ីនឿនប្រកបជាពេញចិត្តជាម្ខាងបើបងប្រកាយអានេះនោះហើយគិតគិតទៅនាងជាមនុស្សល្ងងខ្លៅនាងប្រកាសជាមិនហ៊ានប្តឹងឬប្រាប់គេបើនាងជាមនុស្សល្ងងខ្លៅគ្មានអីខ្ចោលអីផងណាខ្លាចតែខ្មាស់គេ ចឹងណាថ្ងៃណាក៏យើងអាចគម្រាមនេះដេកជាមួយយើងបានដែរយើងប្រើវិធីនេះដេកបានជាមួយប្រពន្ធគេគ្រប់តែគ្នាឃើញថាមានប្រសិទ្ធភាពល្អហ៎ គ្មានអ្នកណាហ៊ានប្តឹងយើងផងចុះតម្រាំទៅនាងស៊ីនឿនដែលជាមនុស្សល្ងងខ្លៅហើយទុកពេលនាងសម្រាប់សិនចុះគិតអត់ទេអ្នកផ្សេងទៀតសិនហឡូប្រពន្ធសម្លាញ់ស្អែកបងទៅរកអូនហើយមួយទឹកមួយអីឲ្យហើយបងដឹងច្បាស់ ថាប្តីអូនអត់នៅទេសួរមួយគ្នាសោះអូនបានហើយ Ha ha ha. បើចង់ទៅឃើញពិភពលោកនេះទៀតណានៅស្ងៀមនៅតែមកផ្លែតវាហើយអីមានខាតបងអីទេយើងចប់ចិត្តកិច្ចជាមួយនាងចាប់យើងទៅផឹកមួយប្តីនាងជួយផឹកណែតាមស្រួលទៅណែនិយាយស្រួលបួស្ដាប់គ្នាណាតែមកផ្លែតហើយនៅស្ងៀមអ្ហ៎នៅស្ងៀមលឺហ៎ ទៀតបងអូនឯងនឹងស្គាល់រសជាតិហើយថាបងនេះជាមួយនឹងប្តីអូនឯងតើមួយណាវាឆ្ងាញ់ជាងមនុស្សចង្រៃយើងនឹងប្រាប់បងស៊ីណែឲ្យបងស៊ីណែទៅប្តឹងប៉ូលីសអស់ក្បាលឯងចូលគុក ហើយបើសិនជានាងចង់ប្រាប់គេឬប្តឹងប៉ូលីសយើងនឹងថតវីដេអូនេះជាសាធារណៈពេលនោះនាងនឹងខ្មាស់គេជាស្រាដើមផ្សារទៀតហើយគ្មាននរណាគេជឿថាយើងនេះបខំនេះទេគេគិតថានាងស្ម័គ្រចិត្តដល់ខ្លួនឯងជាពិសេសអារុនវានឹងគិតថានាងក្បត់វាជាមិនខានមិនកើតទេបើខ្ញុំប្រាប់បងស៊ីណាតឲ្យទៅប្តឹងប៉ូលីស ចង្រៃនោះដឹងខ្ញុំប្រកាសជាប្រកាសជាមិនខុសពីដើមស្រាតនោះទេ ធ្វើឲ្យគេបានជាត្រីខ្លោចចឹងវាមិនដែរម៉ែណាជាត្រីខ្លោចស៊ីចឹងអាណាស៊ីកើតត្រីនេះខ្លោចតែខាងក្រៅតែខាងក្នុងផាជាតិអីទេបាញ់ហូបទៅមើលមើលខ្លួនឯងអាក្រៅវាខ្លោចមែនអាក្នុងវាមិនអីទេវាស៊ីទៅវាល្វីងដូចគ្នាហ្នឹងវាស៊ីមិនកើតដែរហ្នឹងហើយណៃធ្វើអីគេបានជីត្រីខ្លោចចឹងត្រីតាពីសិនហ្នឹងមើលប្រាប់បងបន្តិចមើលគឺអឺខ្ញុំមើលតាតែ ខ្ញុំអាឡាញនិយាយទូរស័ព្ទមួយនេះហ្នឹងណាជុំហើយនិយាយទូរស័ព្ទមួយណាគេណាអឺនិយាយមកប្រុសក្មេងណាណែណែខ្ញុំប្រាប់ឲ្យហើយថាលួចក្បត់ចិត្តខ្ញុំតាក់ទងអាប្រុសក្មេងណាអាប្រុសចាស់ណាអាពោះម៉ៃណាកុំឲ្យខ្ញុំដឹងយ៉ាត់ងប់អូយនេះគ្មានតែឯងខ្ញុំឯណាតើហ៊ានក្បត់ចិត្តឯងហ៎ ម៉ារយៈហ្នឹងខ្ញុំឃើញទឹកមុខឯងមិនស្រួលទេមានរឿងអីលាក់ខ្ញុំហ្មងតែតាំងពីការហើយខ្ញុំអត់ដែរឃើញឯងជាត្រេននឹងខ្លោចទេហ៎ហើយថ្ងៃហ្នឹងយកស៊ូដេញដោច្រើនទេថ្ងៃហ្នឹងខ្ញុំស៊ីបាយមួយទៅត្រីក៏បានដែរតែខ្ញុំប្រាប់ឲ្យហើយតើខ្ញុំដឹងមានចិត្តលួចក្បត់ខ្ញុំយ៉ាត់ងាត់ពី2នាក់ស្ដាប់បានអត់ចាចាបាន បើយ៉ាងយ៉ាងនេះបងកុំរអ៊ូថាខ្ញុំនេះជាត្រីខ្លោចសំបីតែចិត្តរបស់ខ្ញុំក៏ខ្លោចដែរមិនដឹងថាត្រូវដោះស្រាយតាមរបៀបណាទេបើប្រាប់បងបងប្រកាសជាឆាវឆាវមានរឿងវែងឆ្ងាយជាមិនខានឲ្យខ្ញុំសុំទោសណាបង 你们 ក្រោយរោងចក្រអញ្ចឹងហើយឯងមានរឿងអីឆាប់ប្រាប់បងមកនេះនេះសំណុកបងជួយដោះស្រាយឯងនេះឯងគិតពីយំព្រមនិយាយអីប្រាប់បងអញ្ចឹងនេះបើឯងយំបែកមេទៀតក៏មិនបានអីមកវិញដែរបងណែបងជួយគិតខ្ញុំផងទៅពេលនេះខ្ញុំគិតអីក៏មិនចេញដែរមិនអីមិនអីឯងឆាប់និយាយប្រាប់បងថាមានរឿងអីណា ឬក៏អរិនវាយឯងឬក៏អរិនក្បត់ឯងអត់ទេបងបងរិនក៏មិនដែរមានស្រីក្បត់ចិត្តខ្ញុំទេឬក៏អរិនអ្នកលុយអត់ឲ្យលុយឯងចាយមែនមិនមែនទាំងអស់ទោះជាបងរិនគាត់ចូលចិត្តផឹកច្រើនតែគាត់ក៏មិនដែរមានស្រីក្បត់ចិត្តខ្ញុំឬក៏វាយខ្ញុំ នេះបានឯងយំអោបបងនេះបងអានោះមែនអានេះក៏មែនឥឡូវឲ្យបងធ្វើម៉េចគឺគឺគឺអត់មានអីទេបងនេះល្ងាចហើយ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 Tiger ដើមកំណើតពីប្រទេសសង្ហបុរីពេញនិយមទូទាំងពិភពលោកគឺអត់មានអីទេបងអញ្ចឹងខ្ញុំទៅផ្ទះសិនណាណាថ្មីចេះហ្មងនឹងជាស្អីណាសឹកសឹកមកយំអោបឯង តែមិននិយាយអីថ្មីចេះហ្មងប្អូនចដូនមួយម្នាក់នេះស្រីអានឹងគ្នាទៅយកមកថ្មី សាកមើលរសជាតិមិនដែរបី ថ្មីមែនអាដែរបី អីសានេះបាក់លេបល្វីងជាងមកសំអីមកសំវិញវាអត់ស្រួលលេបជាងតែពិបាកលេបធម្មតាស្រាវាខ្លាំងវាឆ្ងាញ់បាក់លេបចឹងសម្រាប់ខ្លាំងអត់ធំតិចទៅតិចទៀតសាមហើយអាមែគ្នាធំលេបទូស្រាពិបាកលេបណាក៏គ្នាផឹងលេបតអស់ដែរស្រានេះខ្លាយខំតិចគ្នាផឹកដល់អស់ តម្លៃសមបន្តិចណាសំដៅសម័យមិនបាច់ប្រកាន់ងាយច្រើនណាណាពួកគ្នានិយាយត្រង់ភាសាហ្នឹងបានលេបមែនអើយតែចឹងសម្លាញ់ហើយគ្នាអត់មានតែប្រកែប្រកាន់អារឿងផឹកស៊ីហ្នឹងទេស្គាល់គ្នាយូរហើយមែនទេមិនអង្គថាខ្លើតែសំខាន់បំផុតណាអើយតែពួកម៉ែនេះផឹកស៊ីសុបាយចិត្តទៅវាសុបាយសុបាយគ្នាចឹងទៅកើទុកហ្នឹងគេសុបាយរហូតនឹងមិនសុបាយទេហើយហើយ ចាក់ចាក់ចាក់ចាក់ថែមទៀតចាក់ថែមចាក់មកតែអឺថ្មនេះឯងពូនឯងទៅណាវ៉ៃអត់ឃើញសោះហ៎ពូនឯងឯងអត់ដឹងណាពូឲ្យចេញមកធ្វើការមិនដែលចូលតែហើយមើលមកអាយ៉ានឹងខឹងគ្នាឲ្យតែខឹងគ្នាទៅផ្ទះបងចដូនមួយអីគេនោះ បកាច់បកិនទៅណាទេអត់ព្រមមកទេស្អីមើលទៅបងជីដូនមួយស្អីទីប្រឹក្សាគេតឡាកាយកាត់ក្តីជំនួសឯងអូគេទៅមានប្រយោជន៍អីទេឯងខឹងឯងបន្តិចទួយហត់ហត់ហត់ហត់ហ្នឹងចង់ស្តុកអឺអឺអឺនិយាយចឹងពួកឯងមានរឿងអីខឹងរឿងអីតិចតិចលោឯងស្រឡាញ់ពេកចែកច័ន្ទ បីតប្រពន្ធនេះតែធ្វើអញ្ចឹងបាត់ភាពជា ប្តីល្អណាវ៉ៃគ្នាមិនទៅដល់ថ្នាក់ទាត់ធាក់អីហ៎នេះច្រឡោតិចតួចគាត់ណាគ្នាអន់ចិត្តបន្តិចតួចហ្នឹងឲ្យទៅជាត្រីមិនដឹងទៅទៅធ្វើស្អីអត់ទៅនិយាយទូសំអាបកាច់យកណាមកជាត្រី12ខ្លោចអាណាស៊ីកើត ហើយឯងសូទ្រូងអាមកទៅធ្វើការរោងចក្រហត់ហត់អស់ហើយអស់ជើងអាមកដល់ទាំងថាស្បានស៊ីឲ្យឆ្ងាញ់ហើយបើមកដល់ម៉ែតែខ្លោចអាណាទៅស៊ីកើតហើយខ្លើឯងមានប្រពន្ធអញ្ចឹងមិនហិចអើយគ្នាគិតថាសម្លាយគិតច្រើនពេកអារឿងបកកពេចកពុកប៉ុណ្ណឹងអាក៏ពិតទៅមនុស្សយើងគ្មានណាទេថាធ្វើល្អបានគ្រប់ពេលវេលាទេវាមានថ្ងៃសួយថ្ងៃហេងដែរយល់ទេតែសំខាន់ណាហ៎ ខ្លែងមានប្រពន្ធស្អាតចឹងកុំបច្ចេកបច្ចានខឹងជឿអើយឯងជឿអញទៅប្រពន្ធស្អាតមិនបាក់គាត់ថាល្អហើយគាត់ថាឯងមកចង់តិចទួយប៉ាំតិចហ្នឹងមើលអើយប៉ាំបានខ្លួនឯងមិនមែនប្តីចឹងអាសូមមិនបានកែកែពេញភូមិអើយអត់ជុលហ្មងហើយក៏ប៉ះតិចទួយហូរចេញហើយយកស្រាអីគេយកស្រាលាក់មុខអត់ អីអាងផឹកផឹកមកមកឲ្យបងផឹកបានអីណូមហើយចិត្តតែមានអត់យល់និយាយច្រើនគួរចង់សោយអូសម្លាញ់អើយនេះសុវណ្ណលេងដឹងអីមកលើនេះអស់ចាក់ថាចាក់អស់អស់ចាក់ថាប្រើតិចតួចមិនបានញឹកណាស់សម្លាញ់ឯនេះវៃស្រាបែរតែស្រាខ្លាតិចមកផឹកទៅអស់ខ្ញុំនៅសោះប៉ុន្តែអត់អីផឹក ឥឡូវគេនិយាយថាអានដំដំណក់ចង់ខូចមកអាស៊ីណាមកពីណាហើយមិនមកធ្វើការធ្វើព្រមចូលផ្ទះចឹងហើយអត់ចូលផ្ទះចូលឲ្យធ្វើបាយធ្វើទឹកឲ្យប្តីស៊ីបកាច់ជ្រេះជ្រត់ផ្ទះគេហើយផ្ទះគេមានឲ្យស៊ីមែនណាគឺខ្ញុំមកពីផ្ទះបងណែតតែមិនមែនទៅបន្ទប់អ្នកណាណាអើយទៅផ្ទះណាណែតនួយណាខឹងអាទាំងអស់ហ្នឹងឲ្យនៅបន្ទប់ តែខ្ញុំមិនបាច់មកតែស្គយនេះមានតែមានស្គយមានកន្លែងផឹកចាំមកខុយលុតអើសម្លាញ់សេតលឺពេកគ្នាភ័យអើយសេតលឺប៉ុណ្ណឹងអីលឺចាំមកខុយភ្លាមលឺលឺគុំសម្លុតគ្នាពេកមកឯងភ័យដែរនេះមនុស្សមិនសម្លុតមនុស្សមិនចេះស្ដាប់ទេហើយឃើញសម្លុតបន្តិចទៅណាមកទេ អាមនុស្សងារចេះលេងបិទពួនហ្នឹងឯងក៏ងារមិនដែរនៅមកពួនហ្នឹងហើយចេះស្ដាប់ប្តីអញ្ចឹងល្អព្រោះនៅនេះបានយល់ហើយកុំអាអើទៅកុំលអ៊ូច្រើនពេកប្រពន្ធស្ដាប់តាមនេះទេអង្គុយអង្គុយជិតយើងឥឡូវមកយើងយើងផឹកបន្តយើងយើងផឹកបន្តអញមើលប្តីផឹកមើលហើយណាគេផឹកផឹកក៏បានមិនមែនស្រួលលេបស្រួលទៅវិញហើយទិញមកទៅវិញផឹកហ្នឹង សម្លាញ់ណាឯងចង់ស្ដាប់នៅជើងអាទីជើងវត្តចូលឆ្នាំខ្មែរប្រពៃណីយើងអាជើងអារបាំត្រុតអីហ្នឹងយូរយូរគេជើងមកដល់ព្រោះឯងចង់ស្ដាប់គ្នាចេះជើងដឹងហ្នឹងពូម៉ែជើងបរោះពូម៉ែជើងវត្តអីបរោះដែរជើងមកគ្នាស្ដាប់ឥឡូវគេជើងរវេគ្នាមកអឺ1 2 3អាជប់សិនផ្លិចអាក្បាលបរោះហើយជួយប្រាប់ ក៏ប្លង់ប្លង់ហើយមកគ្រាលេងគ្រាមិនមែន ថាគ្នាភ្លេងអត់ថាអ្នកជំចិត្តអ្នកចម្រៀងវាចម្រៀងដាក់មកឥឡូវឥឡូវដាក់មកឥឡូវយើងមកហោះប្រហែលគ្នាមកមកមក1 2 3អើកុំប្លង់ប្លង់ហើយនាំគ្នាលេង ត្រុតណាទាំងចិត្តបរិសុទ្ធណាជារបាំខ្មែរអាចារ្យចារាចារាកុំមុំបងអើងអើយក្រមុំបងអើយ កំឡងឡងណាយនំគ្នាលេងត្រុតនឹងចិត្តបរិសុទ្ធណាជារូបបំខ្មែរយ៉ាយ៉ារ៉ាចារ៉ាកំមុំបងអើងអើយកំមុំបងអើយអើតើឥឡូវឥឡូវដូរបត់ជាងដូរបត់ជាងអញ្ចឹង ខ្ញុំគួរតែទៅបងស៊ីណារអត់ក៏មិនក៏មិនគួរមិនកើតទេបើទៅទៅបងស៊ីណាពេលនេះវាប្រកាសជាលឺ វាសាហាវណាស់វាហ៊ានធ្វើបែបនេះហើយវាក៏ប្រហែលជាហ៊ានសម្លាប់មនុស្សដែរពេលនេះប្តីខ្ញុំស្វឹងជោគទៀតគាត់មិននឹងអាចជួយខ្ញុំបានទេតែខ្ញុំត្រូវធ្វើម៉េច យ៉ាងម៉េចឲ្យបានចេញពីបន្ទប់នេះសិននេះដូចជាអស់ស្រាហើយនឹងគ្រឿងខ្លែមែននេះចាំខ្ញុំទៅទិញឲ្យណា ទៅទៅទិញណាទៅទិញអីទៀតណែមកប្រែណៃឡើងសង្វឹងហើយអំណៃចោះប្រែណៃសន្លប់មែនអាណាថាអញសង្វឹងហើយផឹកតិចទួយអីសង្វឹងកលាំងនៅពងអង្គុយចុះផឹកបានណាជឿថាសង្វឹងជឿបលំសាថាគ្នាសង្វឹងទៀតចាមានណាចុះគ្នាផឹកបានគាត់មើលដាច់កែដែរគាត់ដល់វាល្វីបាក់លើទីមើលតើ ផឹកមិនទាន់អស់ចិត្តនោះទេអញ្ចឹងហើយចាំខ្ញុំទៅទិញថែមឲ្យគាត់នេះផឹកជាមួយបងឲ្យបានអស់ចិត្តណាតែទៅទិញថែមទៅទិញលឿនទៅចាំមកវិញមកលឿនមកចាំអាយ៉ាត្រីចាប់ដើមសាំងជួយតាចេញរលំបីមួយក្រាបប្តីបន្ថែមទៀតលើក្រោយមិនបាច់បខំផឹកញាប់មិនសម្លាញ់សេកទឹកមិនមកអឺ ហេចាក់ច្រើនណែណាប៉ុន្នេះវាបន្លំហ្នឹងអត់ស្វឹងឈប់អានណាដាច់ផឹកស្រានេះផឹកទឹកមិនទឹកផឹកអូចិត្តមែនជឿអត់នេះអឺអពុម៉ែបកែនិយាយមានមិនដាណា អាមនុស្សគេមលប់ប្រពន្ធខ្លួនឯងមិនដឹងទេអាហ្នឹងវាឈួតសិនវាវាឈួតអីវិញអាមនុស្សគេមលប់ប្រពន្ធខ្លួនឯងនៅអើយមិនដឹងមនុស្សវាមិនបាច់ឈួតមកអឺទៅដូចហ្នឹងលោកលីហើយមកក៏តូចខ្ញុំមានកាយចាប់ខ្លួនគេទៅសាច់បាទលោកលីលោកលីលោកលីខ្ញុំខ້ອຍមែនចាប់ខ្ញុំអញ្ចឹង មែនណាលោកលីពូម៉ាញអត់ដឹងអីណាផឹកមួយខ្ញុំមួយថ្ងៃហើយពូម៉ាញធ្វើអីខុសមែនលោកលីមានគេដឹងខ្ញុំថាឯងគំរាមកំហែងរំលោភគេច្រើនដងហើយអត់ទេលោកប៉ូលីសលោកប៉ូលីសច្រឡំលឿនហើយប្រយ័ត្នខ្ញុំក៏ដឹងវិញណាមើលណែលោកប៉ូលីសពូម៉ាញអត់ធ្វើអីខុសណាលោកប៉ូលីសច្រឡំលឿនហ្នឹងហើយចុះណាគេនៅតែប្តឹងលោកប៉ូលីសអត់ចូលខ្ញុំគឺខ្ញុំជាអ្នកប្តឹង គេរំលងខ្ញុំជាច្រើនដងដោយសារតែបងទុកចិត្តគេពេកគេឲ្យបងផឹកស្រាបន្តិចបន្តួចបងងប់ងល់ងប់ងល់នឹងរាប់អានគេ គេរំលោភប្រពន្ធបងខ្ញុំពេលដល់អូប្រពន្ធបងទុកគម្រាមទៀតខ្ញុំបាន ប្រាប់បងច្រើនសារហើយតែកុំឲ្យបងផឹកច្រើនពេក គឺជាខ្ញុំដោយសារតែការធ្វើប្រហែសរបស់ប្តីនេះតែចុះចុះណាគេលោកណែប្រាប់បងមើលគឺអាចខំទៀតនេះស្មៃអាចធ្វើទាំងអីអូសាប់នេះសិនសាប់នេះសិនមែនមិនអើនេះក៏ហក់ដែរអត់ជឿនេះសោះទាំងអីនេះអានេះក៏អីទេអាចតើឯងពុំមកអាចតែខ្លួនទាំងអីធ្វើបងនេះដោះស្រាយតាមរយៈច្បាប់ អត់ទេមែនខ្ញុំខ្ញុំចង់វាយវាបែបដល់គេទៅទៅអានោះឯងខ្ញុំបោះអត់ទៅខ្ញុំវាយទៅឯងមកវិញឯងខ្ញុំចាក់វាងក់ទៅណែឯងលុបប្រពន្ធអញឯងអញវាយឯងបានហើយចាំបងដោះស្រាយតាមច្បាប់បងអូនគួរលួងលួងប្រពន្ធបងអូនហ្នឹងប្រពន្ធសម័យឲ្យបងសុំទោសអូន គឺដោយសារតែបងទៅបងទៅច្បាប់អូនស្រីជួយមើលគាត់ផងអរគុណច្រើនលោកប៉ូលីសនឹងអីដោយសារតែប្តីដូចជាឯងនេះគិតពីស្រាស្រាស្រាឃើញទេណាគេអ្នករងគ្រោះគឺជាប្រពន្ធឯងហ្នឹងឯងអ្នករងគ្រោះថប់ទៀត ពន្ធក៏ដូចជាកូនស្រីយើងដែរសូមប្តីគ្រប់រូបកុំប្រហែសឲ្យនឹងខ្លាចប្រជាជនរងគ្រោះឲ្យសោះសូមប្រយ័ត្ននឹងការពារគ្រប់ពេលវេលាព្រោះមនុស្សស្រីងាយនឹងទទួលរងគ្រោះពីអំពើមិនល្អរបស់ជនទុច្ចរិតចំពោះកុមារីនារីនារីឬក៏ស្ត្រីគ្រប់រូបបើសិនជាជួបបញ្ហារំលោភបំពានលើខ្លួនអ្នកសូមកំចាញ់ការគំរាម របស់ជនល្មើសហើយទុកឲ្យគេបំពាននិងគំរាមច្រើនដង សូមឆ្លាតវៃនិងក្លាហាននិយាយប្រាប់សមត្ថកិច្ចឬក៏អាជ្ញាធរឲ្យជួយឬក៏ប្រាប់អ្នកណាម្នាក់ឲ្យជួយប្រឹងសមត្ថកិច្ចឬក៏អាជ្ញាធរដើម្បីឲ្យជួយអ្នកបាន